ណែចេះណា ខ្ញុំហើយម៉ែវានឹងគិតថា ចង់នាំគ្នានឹងទៅរកស៊ីធ្វើការងារគេស្រុកក្រៅនឹងមួយរយៈហើយដល់ប្រហែលឆ្នាំទេអ្នកអើយប៉ុន្តែចាំមើលដល់ខ្សែផ្សំឯបានលុយកាក់កែលអីខ្ញុំមកហើយមកវិញហើយជួយមើលកូនផង អើយអីទេអីទេទៅប្រហែលឆ្នាំក៏បានដែរខ្ញុំថាអីទេផ្ញើចុះឲ្យតែផ្ញើលុយទុកឲ្យពួកវាទាំងពីររៀននឹងចាយទៅបានហើយពុកម៉ែពេលទៅដល់ស្រុកគេហើយកុំភ្លេចខំម្លែងកូនផងណាម៉ែនៅអាសាតាក់ទងមកកូនណាចិន្តាហើយឯងពេលទំនេរឆ្លៀតទៅមើលប្អូនខ្លះផងណាកូនណាចាំម៉ែជំរាបលាណាហ៊ានណា នឹងចង់ចង់អូយហើយពួកឯងមកធ្វើអីគេនឹងនៅទីនេះអឺលើលើមើលចោលយ៉ាងហើយនោះស្អីគេលុយពួកឯងស្គាល់លុយអីនេះបងលួចលុយមីងរឿនមែនយើងបានលួចទេយើងបានយកឯងគឺយើងលួចលុយម៉ែយើងយកទៅលេងហ្គេមតើថាម៉េចហ្គេមហ្គេមស្អីគេពួកឯងកំត់លឺលឺតិចមើល អញកាសងណាតែសុំចាប់បែកក្បាលអីមកដបងពួកអញមកអញខ្លាចមែនដបងម្នាក់មួយប៉ុណ្ណឹងអញបែកក្បាលពួកឯងក៏បែកក្បាលដែរក៏ជាពាក្យលុយប៉ុណ្ណឹងសោះអូយពួកគេធ្វើអីហ្នឹងកុំមាត់មើគេពងវាយគ្នាអូនហើយតិចទៀតហ្នឹងនឹងដឹងហើយថាអាមួយណាបែកក្បាលហូរឈាមហើយអាមួយណាឈ្នះខ្ញុំថាអាមួយស្គមមានទូចទូចហ្នឹងហើយបងបងអាយូរលុតមួយគេអញ្ចឹងតិចវាយណែអូយគ្មានស្អីទេ បើយើងនៅពួនហ្នឹងគ្មានអ្នកណាមើលឃើញហងណែណែណែបងប្រាប់មួយបើយើងចេះវាយតាមគេដឹងល្អយ៉ាងណាទៅហើយបើយើងចេះវាយយើងនឹងដឹងវិធីវាយថាគេវាយមិនខ្លះហើយមួយទៀតបើយើងចេះវាយគ្មានអ្នកណាមកធ្វើបាបយើងទេមើលទៅអញសអត់អញសអញសអត់លើដល់អញឃើញឯងដើរក្នុងភូមិងងៃអញឃើញមានលុយចាយតែអសងអញឯងដើរលេងក្នុងភូមិនឹងងងៃអញមិនដឹងថាអញជាមនុស្សបែបម៉េចអត់ Bộ anh thưa ai xuống đó, tôi xuống đây Tai bài thưa anh ca chứ Anh ca ai mơ Lên nào Anh xong là lấy lại cho thưa ấy Xong có ai Xong xong Ba thầy giúp nó xong ai nhá Giúp đi vô lôi mai nhung xong bông Chị ba nè Con mấy ai vậy Anh chạm ai vô lôi giúp nắng á Ôi kì bay cái này là ô mơ mẹ Mên là ô mên ta bông à, Ai nhờ Ờ, Vinh, ba mấy ai này, tao xong ấy, ba bay này Giá dạ, bay ទៅបាត់ទៅអូមើលផងគូជក់ចិត្តផងទៅវិញបាត់ចាំមើលបងហ៊ានតាបានហ្មងតែស្រាតែសិនណាបងហើយបងអើយ ខ្ញុំមកក៏និយាយមិនចេញដែររាល់ថ្ងៃហ្នឹងបាយមើលកូនខ្ញុំមកសិតតែពេញហូបហើយកូនក៏វាច្រើនទៀតខ្ញុំពីអ្នកឪវារាល់ថ្ងៃនេះហារាល់មួយថ្ងៃហូបមួយថ្ងៃជួនកាលហូបអត់គ្រាន់ផងអញ្ចឹងមិនខ្ញុំពិបាកហ្នឹងណាបងបើសិនជាខ្ញុំនៅតែលក់ដូរចឹងទៀតណាកូនខ្ញុំប្រកាសជាដាច់ពោះស្លាប់អស់ហើយបងអើយអឺថាអើយខ្ញុំក៏មិនដឹងថាជួយនិយាយឯងថាយ៉ាងម៉េចដែរណាមានតែជួយកំណត់ហ្នឹងណា ខ្ញុំឮថាចុងភូមិណាគេទៅធ្វើការនៅស្រុកគេបានលុយច្រើនណាហ្នឹងហើយសល់លុយធ្វើផ្ទះទៀតទៅមិនដល់បានប្រហែលឆ្នាំផងណាណាមែនអីនោះបងអាទៅរកស៊ីស្រុកគេហ្នឹងឆាប់សល់លុយមែនអីមែនហើយលបង ទៅស្រុកគេហ្នឹងខ្ញុំឃើញច្រើនអ្នកហើយលបងមកវិញមិនដែលដៃទៅទេទេខ្ញុំប្រាប់លបងឯងណាអាផ្ទះសំបៃឯណា កូនចៅអីផ្ញើគេសិនទៅលបងវាមិនស្លាប់ទេគ្រាន់តែទៅប្រហែលឆ្នាំហ្នឹងលបងហើយបងអើយខ្ញុំវាពិបាកដែរហ្នឹងណាបើកូនខ្ញុំក៏នៅតូចតូចហើយស្រីដល់តែ2នាក់ទៀតបើសិនជាប្រុសគឺខ្ញុំមិនពិបាកចិត្តទេបងអើយនៅគិតអីទៀតផ្ញើកូននៅបងប្អូនសិនទៅបានលុយយើងຕົកខ្លួនឯងខ្លះយើងផ្ញើឲ្យកូន ខ្លះទៅវាស្រួលជាង យើងអោបកសោបគ្នាឯងមិនដែរអូវាឯងគិតមិនអើម៉ែវាអើយឥឡូវហ្នឹងណាបើគិតទៅយើង ទឹកចូលច្រមុះហើយណាត្រូវតែកាត់ចិត្តទៅបើថុយទៅរកស៊ីគេងឯងហ្នឹងមករយៈសិនទៅណា បើមិនអញ្ចឹងទេអាចដាច់គូស្លាប់ទាំងអស់គ្នាណាឯង ទៅពេលសងយើងវិញសងឲ្យស្រួលដូចអញ្ចឹងផងកុំចាំតែគេតេទានោះចាខ្ញុំដឹងហើយបងប្រាប់ឲ្យច្បាស់ណាបើមិនសងលុយខ្ញុំទេខ្ញុំធ្វើតាមតាហើយខ្ញុំមិនទេជេរទៅដល់សុកថៃកុំថាខ្ញុំមិនហ៊ានឲ្យសោះនិយាយស្ដាប់គ្នាបានអត់ប្រយ័ត្នថាពេលដែលគេជេរទៅថាគេនឹងកាចអត់ទេបង ខ្ញុំដឹងហើយទោះបីជាខ្ញុំទៅធ្វើការនៅស្រុកគេក៏ដោយ ពេលដែលបានលុយខ្ញុំនឹងសងបងហើយខ្ញុំមិនឲ្យបងពិបាកទេចាឲ្យច្បាស់ឲ្យច្បាស់ណាហានជាដាច់ខាតរឿងខ្ចីលុយមិនព្រមសងវិញនោះបើថាខ្ញុំដឹងវិញណាទោះទៅដល់ទីណាក៏ខ្ញុំតាមទាវិញដែរចាបង ពេលដែលបើកលុយខ្ញុំផ្ញើសងបងវិញទាំងអស់ហ្នឹងអឺទៅធ្វើការនៅស្រុកគេហ្នឹងប្រហែលឆ្នាំ ហើយត្រឡប់មកវិញអត់ហ្នឹងចាបងខ្ញុំគិតថាទៅរៀងយូរបន្តិចហើយណា ព្រោះអីរាល់ថ្ងៃខ្ញុំក្រខ្លាំងណាស់ទៅទៅខេងលួសល់លុយសល់កាក់គេឯងណាបងហើយចុះកូនហ្នឹងយកទៅជាមួយដែរអូអត់ទេបង ខ្ញុំផ្ញើបងប្អូនខ្ញុំនៅឯស្រុកណេះទេ បើយកទៅនឹងខ្លាចកូនវាអត់បានរៀនហ្នឹងណាបងអឺឲ្យវានៅនឹងហើយ ចង់ពំនាំដូចមេមន់ក៏វាមិនកើតដែរផ្ញើនៅបងប្អូននឹងហើយ វាមិនស្លាប់ទេទូរស័ព្ទក៏មានតេរោគ្នា សម័យនេះហើយហ្នឹង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 ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតលាក់តក្រលេខ3លូតលាស់ដោយភាពរីករាយជោគជ័យរាល់ថ្ងៃជាមួយ Milo មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានស្មានជីវិតរស់រវើង ស្រាប៊ីអាន់ឈើ365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ Follow Valut Follow Valut ដែលខ្ញុំចូលចិត្តបំផុតក្តីស្រឡាញ់មួយដែលមិនខ្ញុំហានពីមុនណាយកលុយទៅប្រើកុំស្ពឹកស្ពុនពេកបើប្រាក់ខែមកត្រូវផ្ញើមកព្រាមណាឬអត់កុំឲ្យខ្ញុំទេទៅតន់ស្ដាប់បានអត់ ចាបងពុកអើហើយកូនឯងមកហ្នឹងពុកចង់និយាយរឿងមួយប្រាប់កូន មានកាយទៅពុកម៉ែណៃមានកាយអីណែចេះពុកហើយនឹងម៉ែហ្នឹងណា គិតថានាំគ្នាទៅរកស៊ីនៅស្រុកក្រៅក្នុងមួយរយៈសិនណាកូនឃើញលោកប្រមូលលុយអីសែនសំលុយបានច្រើនមកគ្រាន់មកចំកូនហ្នឹងណាអត់ទេពុកម៉ែពុកទៅធ្វើការនៅណា កូនត្រូវទៅតាមដែរព្រោះកូនអត់ចង់នៅបីអ្នកបងប្អូនទេខ្លាចមានគេមកធ្វើបាបណាសេនីតាម៉ែមិនអោយកូនឯងនៅតែបីអ្នកបងប្អូននឹងណា តិចទៀតម៉ែនឹងពុកនេះយកកូនឯង3នាក់នឹងចិត្តតែផ្ញើនៅមួយរឿននេះណាកូនអើអត់ទេពុកម៉ែកុំទៅចាប់ពួកកូនអីពួកកូនណាមិនអាចរស់នៅជាមួយអ្នកផ្សេងក្រៅពីពុកម៉ែបានឡើយម៉ែម៉ែទៅយូរអត់ម៉ែម៉ែទៅមិនយូរទេណាកូនតែបន្តិចទៀតហ្នឹងម៉ែត្រឡប់មកវិញណាកូនតែសល់លុយសល់កាក់ហ្នឹងម៉ែមកហ៎ណែកូនណាពួកកូនកុំបារម្ភណា ពុកនិងម៉ែនៅផ្ញើលុយមកឲ្យកូនចាយកូនបានលុយទៅរៀនបានលុយចាយច្រើនអញ្ចឹងណាវាពិបាកដូចឥឡូវនឹងគេណាកូនណាតែកូនអត់ចង់ទៅរៀនទេពុកកូនចង់ទៅធ្វើការ ដើម្បីបានប្រាក់ខ្លះទុកចាយជាមួយប្អូនខ្លាចពេលពុកម៉ែផ្ញើលុយមកអត់ទាន់ពួកគាត់អត់មានអីចាយអូចិន្តាកូនឯងត្រូវតែទៅរៀនណាកូនអត់ទៅរៀនអត់កើតទេណាកូន កុំអោយនេះមកផ្ទះនឹងវាល្ងងទាំងអស់ណាកូនមកកូនណាទៅរៀនទៅណាកូនលឺអត់តែកូនហ៊ានចូលទេម៉ែកូនចង់ទៅធ្វើការហើយឆ្លៀតពេលខ្លះមកមើលប្អូនម៉ែកូនទៅទៅណាចិនដាកូនបាច់ភ័យទេម៉ែហើយនឹងពុកនេះទៅមិនយូរទេតែបន្តិចទៀតនឹងម៉ែត្រឡប់មកវិញណាកូន កូននៅជាមួយពូហើយនឹងមីងនឹងទៅវាល្អជាងណាកូនណា ហើយចាំម៉ែនេះអាសាមកលេងកូនអឺហើយចុះទៅធ្វើការនៅស្រុកគេនឹងប្រហែលឆ្នាំ អឺលឺនិយាយអញ្ចឹងឮថាលបងចង់ទៅធ្វើការស្រុកឆ្ងាយមែនទេណែចេះណា ខ្ញុំហើយម៉ែវាហ្នឹងគិតថាចង់នាំគ្នាហ្នឹងទៅរកស៊ីធ្វើការងារគេស្រុកក្រៅហ្នឹងមួយរយៈហើយដល់ប្រហែលឆ្នាំនេះអ្នកអើយតែចាំមើលដល់ខ្សែផ្សំអីបានលុយកាក់ក្រែលអីខ្ញុំមកហើយមកវិញហើយជួយមើលកូនផង អើយអីទេអីទេ ទៅប្រហែលឆ្នាំក៏បានដែរខ្ញុំថាអីទេផ្ញើចុះឲ្យតែផ្ញើលុយទុកឲ្យពួកវាទាំងពីររៀននឹងចាយទៅបានហើយអូបាច់ភ័យទេបងបើខ្ញុំទៅធ្វើការនៅស្រុកគេនឹងកាក់កបខ្ញុំផ្ញើមករាល់តខែហ្នឹងឲ្យបងឯងនេះជួយចិញ្ចឹមកូនខ្ញុំហើយជួយឲ្យកូនខ្ញុំនឹងបានទៅរៀនផងណាបងណាអូយបាច់ភ័យទេអ៊ំអ៊ំអ៊ំពុកម៉ាខ្ញុំណា ម្នាក់លេងលបែងម្នាក់ទៀតផឹកស្រាហ្នឹងអ៊ំឯងមកផ្ញើកូននោះហ្នឹងហើយចុះមិនដឹងកូនអ៊ំឯងបានរៀនទៅអាខ្ញុំអញចាក់ឲ្យបាច់មាត់លើអាបាញ់ក្បាលហើយហើយមាត់ហើយហ្នឹងចង់ស៊ីផុកឆ្អិនក៏ផុកឆៅហ៎អញចាក់ឲ្យបាច់មាត់លើឯងអញអញឲ្យហែងទៅរៀនតែអាហែងហ្នឹងវាចង់ឈប់ខ្លួនឯងទេឲ្យខ្ញុំទៅរៀនមិនកើតម៉ែមកពីសាលាវិញមិនដឹងបាយណា ទឹកណាផង ម្នាក់អង្គុយបាំងតែផ្លិតម្នាក់ទៀតស្វឹងតែស្រា អញដាំស្លោហើយស៊ីរងហើយមានឃើញក្បាលអញអត់ហ៎មានដឹងអញស្លោមិនស្លោមានដឹងអញដាំអាស៊ីទេខ្ញុំនិយាយតែការប៉ាត់តាម៉ែអូយអញអញអត់បានលើហើយអញទៅលេងបៀទៅតែពេលអញតនេទេអញមិនតនេអញមិនដែរទៅទេអាអាអំបាញ់ក្បាលអ្នកអាណាមិនអីទេកុំប្រកាន់ក្មេងហើយនិយាយចឹងលបង ផ្ញើតែក្មួយនេះក្មួយធីទេហើយចុះក្មួយចន្ទានៅលបងមិនបាច់ទេ ខ្ញុំនឹងក៏ចង់ឲ្យចិន្តានឹងគេទៅជាមួយដែរប៉ុន្តែគេចង់នៅធ្វើការនានាស៊ីឈ្នួល គេតិចតួចនឹងគ្រាន់បានលុយកាក់នឹងទប់ទល់ខ្លាចខ្ញុំនឹងអត់មានលទ្ធភាពផ្ញើលុយឲ្យប្អូននឹងណាតែចាស់ចាស់បាទអីបើចង់មកលេងប្អូនអីមកមកពូមិនថាអីទេអឺអើវាយើងគិតរត់ទៅអីអឺ អញ្ចឹងខ្ញុំគិតរលាហើយព្រោះខ្លាចអត់ទាន់ឡានអូចឹងហ៎ចាទៅចោះទៅចោះពុកម៉ែុំទៅយូរពេកឆាប់មកលេងខ្ញុំវិញផងអូអត់អីទេកូនមិនយូរទេតានេះពុកមកវិញហើយកូនណាអ៊ូតានេះបាទដល់ហើយហើយទេពុកនឹងហើយឲ្យសោតខ្ញុំមើលល្អឲ្យអឺ ពុកទៅខំរៀនណាកូនណៃម៉ែបានលុយម៉ែផ្ញើលុយមកហើយអូនផងណាណែពុកទៅមកមកមកមកកូនតាទៅហើយអ្នកអើយបាទជើញអើយកុំភ្លេចផ្ញើលុយមកផងណាបាទណាអត់មកហើយណា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 លាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយជោគជ័យរាល់ថ្ងៃជាមួយ Milo មីថាទឹកនំជូលីត្រៃប្រភេទ Premium គុណភាពស្វេដងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានស្មានជីវិនរស់រវើង សារា B Anchor 365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ Follow Walut Follow Walut ដែលខ្ញុំចូលចិត្តបំផុតក្តីស្រឡាញ់មួយដែលមិននៅជាមួយហៀនឹងហើយណាគ្មានអីពិបាកទេត្រឹមការងារតិចតួចទេហើយទុកដាក់របស់ក្នុងផ្ទះ អត់មានច្រើនទេបន្តិចទេណាមានអីតែពិបាកទេការងារស្រួលស្រួលទេ ពុកម៉ែកុំបារម្ភពីកូនអីណាកូនមិននៅជាមួយហៀពេលបានលុយកូនយកទុកឲ្យអូនចាយខ្លះហៀខ្ញុំមកសូមផ្ញើកូនផងណាហៀណាអឺហៀជួយបដៅណែនាំអីផងខុសត្រូវអីហៀស្ដីឲ្យថាឲ្យចោះ ចាត់ទុកថាចិន្តានេះជាកូនជាសាច់ញាតិហៀម្នាក់ផងទៅណែបើសិនជាកូនខ្ញុំនឹងវាធ្វើអីខុសឆ្គងណាវាជួយបដាយជួយបដៅត្មែត្មងផងទៅណាខ្ញុំទៅធ្វើការងារនឹងរស៊ីវាឆ្ងាយមិនដឹងជាយូរឬឆាប់ទេត្រឡប់មកវិញនោះនៅជាមួយហៀគឺមិនអីទេថែដូចកូនចៅហៀអញ្ចឹងទុកចិត្តចោ ខ្ញុំអរគុណណាស់ណាហៀណា យ៉ាងណាគូទុកចិត្តលឺហៀហើយកូនខ្ញុំនេះវានៅក្មេងខ្ចីណាស់ចឹងកន្លែងខុសកន្លែងត្រូវក៏មានច្រើនដែរហើយមិនអីទេមិនអីទេទៅធ្វើការចោះហើយកូនពូនៅជាមួយហៀននឹងហើយហៀនចាត់ទុកដូចជាកូនចៅនៅក្នុងផ្ទះអញ្ចឹងរឿងហូបចុកនេះស្នាក់នៅ គឺហៀនអ្នកចាត់ចែងឲ្យទាំងអស់ កូនពូមើលទៅដូចជាមនុស្សឧស្សាហ៍ព្យាយាមនឹងការងារដែរចាហៀពុកម៉ែពេលទៅដល់ស្រុកគេហើយកុំភ្លេចខំម្លែងកូនផងណាម៉ែនឹងអាសាតាក់ទងមកកូនណាចិន្តាហើយឯងពេលទំនេរឆ្លៀតទៅមើលប្អូនខ្លះផងណាកូនណាចាំម៉ែតោះពុកវាយើងទៅអី ជំរាបលាណាហ៊ានណាសុបាយសុខសប្បាយទៅហើយក្តីស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែក្តីស្រឡាញ់ដែរមិនចេះក្បត់មិនចេះសាវ៉ា តីស្រឡាញ់ពិតលឹងពីចិត្តតែមានក្តីមេត្តាដងស្រ័យបញ្ហាអូរំបែកធុងបាសម្ដងវាអស់ប្រហែលលុយណារំក៏តែអញហឹកស៊ីក៏តែអញរំក៏តែអញលូឡាតែអញ Học sĩ trạng <laughs> Quyền tư có bà này Đấy <laughs> bát phu, phu trong thời nên mến phu Bỏ ra mùi Nè, phu cho không ai tinh xa phu tinh <laughs> Ngày này chẳng phu tiền tôi lấy mơ nè Bồ xuân tuyệt trâu nữa nè បាក់មេឃបាក់ដីម្ដងណាតែខ្ញុំមិនដឹងថាស្រាងគេលក់នៅណាផងនោះពូនេះណាក្មួយអាចដើរតាមផ្លូវទៅសួរអ្នកភូមិថាពូសុកឯណាក៏គេលក់ឲ្យដែរឆាប់ទៅក្មួយរបស់ពូណានៅជាមួយពូណាពូនឹងផ្ដុកដាក្មួយឯងអូមានមកគេហៅថាភ្លឺស្វាងណាក្មួយណារោគកោះត្រើយនឹងអូវាឃើញកោះត្រើយយ៉ាងម៉េចទៅពូ តូនទាន់ដឹងទេចាំធំតិចបានដឹងបានពូផ្ទះពូចឹងបើកភ្នែកឡើងឃើញថាសប្បាយហើយចូលតែខ្លួនឯងចឹងដែរអត់ទេពូសប្បាយចឹងផងណាហើយមិនចឹងដល់អត់សប្បាយនេះគេហៅថារីករាយណាមួយណាពូអត់ដើរខ្វល់ឬអីទេណាបើកភ្នែកឡើងឃើញតែភាពសប្បាយរីករាយណា បាក់រួមបាយទឹកបាយដីហើយណាចាំធំឡើងពូបរៀនឲ្យខ្លួនឯងចេះផឹកស្រាមែនអីពូហ្នឹងហើយតែខ្ញុំលឺគេថាស្រាពិបាកផឹកណាពូមួយឯងទៅតូចចឹងតន់ដឹងឯងចាំធំបាត់ដឹងហើយចឹងណែណែហ្នឹងណាលុយបាទមើលណាមួយឯង នឹងថ្លៃ5000ណាបាទដល់ហើយដល់ទៀតហើយបងប្អូនហើយបងប្អូនដល់ទៀតអើយហើយថ្ងៃនេះចាញ់ចាញ់យ៉ាងនេះចាញ់បែកដៃហើយនេះអើយតើបើលេងវាដៃចាញ់មិនគេហៅអ្នកលេងលបាយវើយកុំលូច្រើនពេកវើយលេងបានលេងលេងបានគេឈប់ទៅ បើចាញ់អញ្ចឹងអីធ្វើមិនទៅធ្វើមិនបើបៀរបស់ឯងវាធ្លាក់តែកាចាស់អញ្ចឹងលេងលបែងទៅចេះស៊ូបើមិនស៊ូមិនគេហៅអ្នកលេងលបែងវើយអើយម៉ែណៃម៉ែណៃណែនិយាយមានហេតុផលគ្រាន់ស្មើគិតទៅអ្នកលេងលបែងឥឡូវនិយាយពីទ្រឹស្ដីហូដូចទឹកដោយខ្មៅលបែងហ្នឹងស្ថិតក្នុងខ្លួនអញ្ចឹងថ្ងៃនេះសុំឡើងបន្តិចហើយព្រោះពីម្សិលមិញនិយាយពីចាញ់ឡើងទៅវិញមកតែម្ដង បើមិនខំប្រឹងទេច្បាស់ជាអត់លិតហើយថ្ងៃម៉េចអើយហេងហេងដល់ឲ្យខ្ញុំនេះមីរៀនណាអើនេះមីហើយតាក់អើមីមកដល់ហើយហ៎អើយញោមថ្ងៃនេះរស់បានមួយថ្ងៃទៀតហើយអឺមើលឯងហូបអីនៅអឺអត់តន់បានហូបអីផងមីញ៉ាំចាំតិចចាំមីងឲ្យលុយចាយណា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 េសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយជោគជ័យរាល់ថ្ងៃជាមួយ Milo មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ស្មានជីវិនរស់រវើង សារា B Anchor 365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ Follow Valut Follow Valut ដែលខ្ញុំចូលចិត្តបំផុតក្តីស្រឡាញ់មួយដែលមិនអើយណែ មួយឯងមកនៅជាមួយមីងមិនទាន់បានប្រហែលផងទេពីនាំរាសីឲ្យមីងឡងក្រើតក្រើតក្រើតតែម្ដងឃើញទេមីងលេងល្បាញទៅពីឈ្នះនោះឈ្នះថ្ងៃនេះណែតែក្រានស្អាតលុយប៉ុណ្ណឹងហ៎ហើយមិនបាច់ខ្វល់នឹងពុកម៉ែឯងទៅធ្វើការនោះទេពួកគេទៅធ្វើការហ្នឹងគេយកលុយមកឲ្យឯងចាំពេលដែលចូលរៀនមីងយកឯងទៅចុះឈ្មោះចូលរៀនទៅចាមីងអរគុណច្រើនមីងអឺ ជាវិរិស័យខ្ញុំថ្ងៃនេះក៏ឡើងឡើងយ៉ាងនេះព្រួតក្រត់ក្រត់តែម្ដងសុំហេងហេងហើយថ្ងៃនេះណានេះនេះនេះនេះឈ្នះរហូតខ្ញុំបងមកលុយលុយលុយលុយលុយកុំលូច្រើនតែឈ្នះឲ្យលុយឈ្នះឲ្យលុយមកពូដាក់គ្នាខ្ញុំអាចារ្យពូ ដាក់សាច់អីពីអ្នកនេះខ្ញុំដាក់សាច់ជ្រូកថែមសណ្ដែកច្រើនឬដងពូខ្ញុំមួយដែរហេអឺអីទេចាំតិចណាវាដាក់ឲ្យបាទបាទ ទេចាំហៀលើកឲ្យគេចោះណាឃើញឯងដូចហត់ហើយឯងទៅអង្គុយក្រោយចាំតលាងចានទៅបានហើយអត់អីទេខ្ញុំអាចលើកបានហើយណាមួយចានក៏ខ្ញុំលាងរួចអស់ដែរចាំពេលមានចានចាំតលាងទៀតហើយឥឡូវខ្ញុំទៅណែហើយហៀអញ្ចឹងមើលជូតតុកជូតអីទៅចឹងណា ធ្វើអីគេនឹងនាទីនេះអត់លឹមលឹមមកចោលចឹងហើយនោះស្អីគេលុយពួកអញស្គាល់លុយអីនេះបងលួចលុយមីងរឿនមែនយើងបានលួចទេយើងបានយកឯងគឺយើងលួចលុយម៉ែយើងយកទៅលេងហ្គេមតើថាមិនហ្គេមហ្គេមស្អីគេពួកឯងកំត់លឺលឺតិចមើលវាថាពុកយើងភ្ញាក់ឡើងដឹងថាយើងលួចលុយគាត់ ច្បាស់ជាគាត់វាយយើងខានទេឥឡូវបើយើងប្រាប់ពួកឯងហើយពួកឯងត្រូវសន្យាថាអត់មានប្រាប់ម៉ែយើងទេណាបានខ្ញុំអត់ប្រាប់ពួកគាត់ទេតែបងប្រាប់ខ្ញុំមកលឿនមកអឺហ្គេមហ្គេមនឹងសុបាយណាបាញ់គ្នាទៅវិញទៅមកលេងម្ដងហើយចង់លេងម្ដងទៀតហ្មងអូចឹងផងហ៎ឥឡូវនេះបើពួកឯងចង់ទៅបងនាំទៅ ដើម្បីកុំឲ្យពួកឯងនៅ នៅផ្ទះអុកសុកទេបងមកខ្ញុំទៅមែនអត់មែនទីនោះឆ្ងាយអត់អត់ឆ្ងាយទេចិត្តទេ តែមានរឿងមួយទៀតយើងចង់ផ្ដាំពួកឯងហាមដាច់ខាតប្រាប់ម៉ែយើងថាយើងនេះលួចលុយគាត់ទៅទៅទៅទៅទៅទីប្រាប់ទៅទៅទៅចំណែកនេះវិញមិនដែរ ណានច្រើនចតែចំណែននឹងបងស្រីខ្លួនដកដល់សុំដូចគេរៀនអក្សរចេះបែបនេះហាខ្ញុំចង់ទៅរៀនដល់ហើយ មិនដឹងថាពេលណាបានទៅរៀនវិញទេមើលកូនឯងទៅសាលារៀនថ្ងៃនេះចេះបានអីខ្លះកូនប្រាប់ប៉ាមើល កូនទៅរៀនកូនចាស់ខ្លាំងណាស់ប៉ាព្រោះកូនទៅសាលាកូនអត់ដែរលេងច្រើនមានតែខំផងរៀនប៉ុណ្ណឹងឯងអេត្រូវចេះខំរៀនណាកូនត្រូវចេះស្ដាប់លោកគ្រូអ្នកគ្រូដើម្បីឲ្យខ្លាយទៅជាកូនល្អសិស្សល្អនៅក្នុងសង្គមជាតិណាកូនបាទប៉ាអើមើលអញ្ចឹងអានអសរបន្តទៀតមើលកូន បាទប៉ាចាំស្ដាប់កូនណាកូន ហេហើយចុះចំណានលំលោធ្វើអីហ្នឹងមិនចូលមកអង្គុយហ្នឹងមកមួយចូលមកមកអង្គុយរៀនជាមួយគ្នាមកមួយគឺគឺខ្ញុំដូចមើលកូនហ៊ានអានអានអសព្រោះអីខ្ញុំចង់ចេះអានដែរទៅដាច់ចិត្តមកលួចមើលហៀកំខឹងខ្ញុំអីណាព្រោះអីខ្ញុំលាងចានទុកដាក់អស់ហើយស្លាប់ហើយហើយចង់ចេះអានអសដែរអីចិនដា ចាស់ហៀអេមកអង្គុយមកអញ្ចឹងមករៀនជាមួយគ្នាមកលើកក្រោយមិនបាច់ពួនលើបលោលោកមើលកូនហៀទេណាចូលមកអង្គុយរៀនជាមួយគ្នាទៅណាយើងធ្វើជាមនុស្សត្រូវតែចេះចែករំលែកនៅចំណេះវិជ្ជាក៏ដូចទ្រព្យសម្បត្តិផ្សេងផ្សេងព្រោះថាមនុស្សយើងត្រូវមានចិត្តសន្តោសដាក់គ្នាទៅវិញទៅមកណាហើយថ្ងៃក្រោយទៅណាវាគិតថាឯងនេះអាចនឹងធ្វើដូចហៀនតែថ្ងៃនឹងអញ្ចឹងដែរនេះ ទោះជាយើងមិនបានទៅរៀននៅសាលាក៏យើងបានរៀននៅផ្ទះក្រំបើជាយើងអត់ចេះដែរណាចាហៀអាណាត់ចនចនណែនដែរចនណែននឹងស្អីខ្លួនចនខ្លួនឯងព្រៀបមិនមិនដែរអឺកូនអានមើលកូន ហើយបងក៏ស្ដាប់ដូច្នេះយើងអាចចេះហើយមិនហ្នឹង សប្បាយណាស់ដល់ពេលណាបងទៅបងនាំពួកឯងទៅលេងទាំងអស់ហ្នឹងទៅដែរបងហើយ ចឹងណាបងគិតថាយើងទៅរកអីសុបាយសុបាយវិញហីហត់ហើយបងទៅណាទៀតទៅអូទៅកន្លែងលេងហ្គេមនេះលេងមានរឿងណែក៏ຕົកប្រហែលពេកខ្ញុំយកមកទាំងអស់ហ្មងតើអូយធីអញពិតជាឆ្លាតមែនតើមកឆ្លាតចឹងហើយព្រោះអីលុយយើងនឹងគាត់ច្រើនណាស់មិនយេអូនទៅរៀនមានមិនគឺរៀនចូលហ្នឹងណារៀនម្ដងម្ដងឈឺក្បាលចង់ងាប់ហើយជាភាសាគ្រាន់ដើរដើរដើរឃើញមុខគ្រូរត់តែមិនចង់រៀនទៀត ខ្ញុំក៏អញ្ចឹងដែរទៅរៀនរាល់ថ្ងៃនេះចេញមកចំហៀងចូលមកចំហៀងអើយខ្ញុំអត់ចង់រៀនទេបាទរស់មកដាក់អត់ដៃមើលខ្មែរណាបាទសុំបាយណាស៊ីផងមែនល្បីឲ្យពួកឯងពីរនាក់នេះដើរកោគេពេញភូមិមិនពួកឯងច្នៃនេះឃើញនៅសាលារៀនញ៉ៃស្រីអនច្រើនជាងណាសាលីសុទ្ធតែគ្នាឯងតាអឺតាយ៉ា